ពូលីពូកែប្រហែយកប្តីអាចារ្យទេសនារាល់ថ្ងៃយកប្តីគ្រប់ពេលចាក់មិនសំចៃយកប្តីកណនីបិទទ្វារហួសថ្លៃយកប្តីបើកឡានពូកែកាត់ស៊ីប្តីលើធីវីគ្មានញាតឯងយកប្តីអ្នកច្បាប់ចាប់មិនកិតក្រែងយកប្តីជាតបែកពីនេះអន្តរាយយកប្តីចែកត្រង់កាត់ប្តីព្រឹកល្ងាចយកប្តីប្រមុខផឹកមិនចំណាយប្តីអ្នកកំ្លែងសប្បាយខាខាយហត់ចិត្តហត់កាយគឺប្តីអត់ទឹកយកប្តីគ្រូទាយរកស៊ីធូធីចង់ហត់ពីរីយកប្តីបន្តិចប្តីគ្រូ này mình dục thì